អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះយើងមកធ្វើការ review Hero EZ មួយ Hero នេះយើងធ្វើការដាក់លក់ក្នុងតម្លៃ23ដុល្លារណាតម្លៃ23នេះបើសិនជាករណីអ្នកទាំងអស់គ្នាស្រឡាញ់អីអូខេអ្នកទាំងអស់គ្នាអាចធ្វើការឆាតមកក្នុង page ដើម្បីធ្វើការទិញ Hero នេះបានណាអឺប៉ុន្តែមុននឹងចូលដល់ការ review ខ្ញុំចង់បញ្ជាក់អ្នកទាំងអស់គ្នាដែរចំពោះអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំជួយ review Hero អ្នកទាំងអស់គ្នាជួយគ្រប់លក្ខខណ្ឌខ្ញុំ3ផងរឿងទី1ជួយផ្ញើ account និង password ចូលលេងដោយមិនចាំបាច់ផ្ញើ file team ទេ រឿងទី2ជួយដាក់តម្លៃ hero ឲ្យសមស្របជាមួយនឹង item នៅកំពុងតែពាក់រឿងទី3ជួយដាក់លេខទូរស័ព្ទមកផងដើម្បីយើងឲ្យស្រួលទំនាក់ទំនងក្នុងការទិញឬក៏លក់ hero មួយហ្នឹងអញ្ចឹងគ្រប់លក្ខខណ្ឌតែ3ទេខ្ញុំនឹងធ្វើការ review អ្នកទាំងអស់គ្នាអូខេឥឡូវកុំឲ្យខាតពេកយើងចូលទៅមើលទាំងអស់គ្នាតា hero ដែលមានតម្លៃ23ដុល្លារហ្នឹងក៏ពាក់ item ដូចខ្លះអឺខ្ញុំហ៊ាននិយាយថា hero នេះគឺតម្លៃធូរថ្លៃមែនតើចំពោះអ្នកទាំងអស់គ្នាខ្ញុំម្ដងចង់លេង Egypt ទៅគប់គ្នាលេងឬក៏ចង់យកទៅគោគេហ្នឹងហើយអូខេអាចមើល hero នេះបាន អូខេតោះអូខេអឺអញ្ចឹង hero នេះគាត់ពាក់ក្បាល moon + 7អាវ moon + 2ខោ moon + 7អញ្ចឹងបានក្បាលហើយនឹងខោគឺបូក7ស្រាប់ណាអូខេហើយចំពោះ chat គឺជាប្រភេទ chat តង់ទី2អញ្ចឹងដូចអ្នកទាំងអស់គ្នាដឹងអញ្ចឹងតង់ទី1គឺ VL 20តង់ទី2គឺ All 30អញ្ចឹង hero នេះគឺបានតង់ទី2ហើយណាអញ្ចឹងនៅពេលដែលយើងប្រើវាមួយគូវាទទួលបានឈាម28000 credit speed14% រួមជាមួយនឹង copy pack គឺ10%ពេញតែម្ដងណាអូខេហើយចំពោះ sensor គឺ Kappa sensor ប៉8បូក9តាមធម្មតា EZ ដូចនេះឲ្យដឹងចឹងយើងចង់វាយគេឈឺអូខេពាក់ sensor 8ទៅតែបើយើងចង់ឆាវផងវាយផងយកពាក់បាក់ចិត្តទៅហ្នឹងហើយ sensor អូខេហើយចំពោះ clock គឺ strength 1 INT2 VAT2 AGI4 OBS4 ផ្លាក់ក្រោមគឺ strength 5 INT 5 VAT 4 AGI 5រួមជាមួយនឹង OBI 2ចំពោះសៀវភៅគឺសៀវភៅបច្ចិត3ភេទ10ល្វែលមិនស្អាតតែម្ដងអ្នកទាំងនេះភាគរយទី1 70ភាគរយទី2 71ភាគរយទី3គឺ87%រួមជាមួយនឹងភាគរយទី4គឺ73អាជីលមុនគឺ10ល្វែលបកវ៉ាល់វ៉ា2អាល់វ៉ា2ខោលវ៉ា2ចៃរយគឺបត់វ៉ា2មួយឈុតតែម្ដង អូខេអញ្ចឹងចំពោះ file element គឺជាប្រភេទ file element 4ដែលវាតម្លើង attach 120នេះ attach 120 file attach 120ស្អីគេទេ adder អត់ដឹងដែរខ្ញុំអត់ដែរឃើញណាលេខអញ្ចឹងដែរអូខេ OBS 35រួមជាមួយនឹង VAT 35អឺតិចនេះការលេងលេងផ្សេងគ្នាតែខ្ញុំអត់ដែរលេងអញ្ចឹងដែរអូខេ Hero នេះមាន rate 8647 តែពាក់បាក់ប៉ែត17495ចង់ពាក់បាក់ប៉ែតបានហើយប៉ុន្តែ last skill អត់ទាន់មានទេអូខេមើលទៀត point លីណាសອບអូខេមានតែ1500ទេគាត់ចាក់អាអូតនេះមិនអស់តិចទេហ្នឹងហើយហើយខ្ញុំអត់ចាក់ទេខ្ញុំអត់ជីទេអូតនិយាយត្រង់គឺគាត់ទុក point ចាក់ឲ្យថតលេងអូខេនេះគឺជា item បន្ទាប់បន្សំចឹងខ្ញុំឆែក point merit សិនអឺមានតែ300ទេអឺ chat នេះគឺជាប្រភេទ chat របស់ប៉ែធ្វើ quest អូខេសិភៅតបៈថ្មីគឺ80%ភាគរយទី2រួមជាមួយនឹងភាគរយទី3គឺ89%អញ្ចឹងបុកនេះគឺ Golden Cicada តាម search រួមជាមួយនឹង Violet អញ្ចឹង support support គឺមានមក play ណាអូខេនេះគឺជា item បន្តបន្សំនៅក្នុង Hero ទេណាបាក់ចិត្តអូខេយើងឆែកមើល point អញ្ចឹងកាអា point កាអាក្រៅនៅសល់2000កាអាក្រៅគាត់មាន1ឈុត2ឈុត3 3ឈុតអូខេមាន2 3ឈុតនឹងដែរតែក្បាលថ្លៃអាក្បាលវាណាហ្នឹងហើយអឺចែកនេះគឺខ្វះ85ទេនេះអឺខ្ញុំអាចឆែកមើលខ្វះឲ្យបន្តិចគឺខ្វះដល់ណាចេះខ្វះចិត្តចាំណានេះខ្វះគាត់អូដឹងដល់ណាទេអូខេខ្ញុំមើលអត់ទាន់យល់ដែរតើតឆែកមើលកពីហ្នឹងហើយ អូខេអញ្ចឹងចំពោះនេះ hero នេះគឺ kado គឺ permanent អញ្ចឹងនេះគឺជាសភៅផ្សេងផ្សេងមកគាត់អានេះ91%នេះ79ទេយើងមើលមាន power ណាល្អអត់ទេណាអាល្អជាងគេគឺពាក់នឹង hero ហ្នឹងឯងកានសល់2កានសល់2សភៅ45 hero នេះ10 spare តាមធម្មតាបើសិនជា100%ឡើងដូចជានេះតែនេះដល់10 2 10 spare ច្រឡំ10 spare 2 10 spare និយាយទៅ93ឡើងគឺ210ស្វែចានេះវាបូកចូលគ្នាទៅវាឡើង97ហ្នឹងហើយអូខេអញ្ចឹងចំពោះការ review មានប៉ុណ្្នឹងអ្នកទាំងអស់នេះអញ្ចឹងបើសិនជាករណីអ្នកទាំងអស់នេះស្រឡាញ់ Hero EZ នេះអីតម្លៃ23ដុល្លារនេះអីអ្នកទាំងអស់នេះអាចធ្វើការឆាតក្នុង page ដើម្បីធ្វើការទិញនៅ EZ នេះបានណាគោគេមកឆ្ងាញ់តែម្ដង210ស្វែអ្នកទាំងអស់នេះអូអែមែនតើអូខេអញ្ចឹងបើចាប់អារម្មណ៍អូខេឆាតក្នុង page អូខេអរគុណបាយបាយ